ខែច្រឡំប្រេស៊ីឆៃណាអ៊ីតាលីនៅជប៉ុនសុំខ្មែរពត់ស្អាតខ្លាំងណាស់គឺជានារីខ្មែរបងចង់ទៅនៅចិត្តបងចង់ទៅនៅក្បែរនៅចិត្តមានស្នេហ៍អស់ប៉ុន្មានក៏មិនស្ដាយយូកាត់មែនគឺជាលណាណោះមិនសមមកឈីមក yes ចំរៀងជូនទៅដល់ស្រីស្រីជូនជាពិសេសអ្នកជួយចិត្តស្លៀកខ្លីរៀងអូនស្អាតសិចស៊ីហើយស្រីស្លៀកខ្លីដិតនឹងដឹងតែប្រឈឺដៃវាដើមទ្រូងចេញក្នុងសខ្ចីស្លៀកខ្លីដិតនឹងដឹងតែប្រព្រួយភ័យនេះជាចម្រៀងបងច្រៀងជូនស្រីជូនជាពិសេសអ្នកជួយចិត្តស្លៀកខ្លីយោ គេថាសម័យនេះហើយគឺជាសម័យណាអូនដើរតាមផ្លូវសាស្ត្រណាជីវៈតែជាកូនអុកញ៉ាឬជាកូនអ្នកប្រែថាដំណើរលវត់វន់ទុនដូចជាណរៃរៀងធំរាគៀសាច់ប្រមុំឬមេម៉ាយបងចង់ទៅសុំស្នេហ៍បងចង់ទៅនៅចិត្តបងចង់ទៅនៅក្បែរនៅចិត្តមានស្នេហ៍ព្រោះបងលងស្នេហ៍លងស្នេហ៍លងស្នេហ៍ហើយណា ចំរៀងជូនទៅដល់ស្រីស្រីជូនជាពិសេសអ្នកជាចិត្តស្លៀកខ្លីរៀងអូនស្អាតស្អាតស៊ីហើយស្រី ស្លៀកខ្លីបែបនឹងដឹងតែប្រឈឺដៃវាដើមទ្រុងចេញក្នុងសោកជ័យស្លៀកខ្លីបែបនឹងដឹងតែប្រព្រួយភ័យនេះជាចម្រៀងបងជ្រៀងជូនស្រីជូនជាពិសេសអ្នកជាចិត្តស្លៀកខ្លីយេយេយេយេយេយេយេយេ ចង់ដីនីស្ងួនផ្ទះនៅម្ដុំណាតាមសួរជីវ៉ាអូនមិនព្រមឆ្លើយអូនដែរពីមុខហើយបងដែរពីក្រោយអូនដែរយោដៃមើលទៅសែនលយស្លៀកនៃវាលខ្នងកាត់សក់កលឹងកសែនអលើស្រីបង្គោលគុណភ្លឹកទៅតែភ្លៀងស្មារតីព្រោះទៅសំរស់ស្រីឲ្យបងលំស្នេហ៍លំស្នេហ៍លំស្នេហ៍ហើយណាលំស្នេហ៍លំស្នេហ៍ហើយណាលំស្នេហ៍នឹងសញ្ញាស្បក់ផ្លូវ លងស្នេហ៍លងស្នេហ៍ហើយណាលងស្នេហ៍ណាសញ្ញាស្លៀកខ្លីលងស្នេហ៍ណាសញ្ញាកក់ខ្លីលងស្នេហ៍លងស្នេហ៍ហើយណាលងស្នេហ៍ណាសញ្ញាស្លៀកខ្លីលងស្នេហ៍ណាសញ្ញាស្លៀកខ្លីលងស្នេហ៍លងស្នេហ៍ហើយណាលងស្នេហ៍ណាសញ្ញាកក់ខ្លីលងស្នេហ៍លងស្នេហ៍ហើយណា ក្រឡេកអក្រឡំប្រេស៊ីឆៃណាអ៊ីតាលីនៅជប៉ុនសុំខ្មាស់មិនស្អាតខ្លាំងណាស់គឺជានារីខ្មែរបងចង់ទៅនៅជិតបងចង់ទៅនៅក្បែរនៅជិតនាងស្នេហ៍អត់ប៉ុន្មានក៏មិនស្ដាយយោអូនក្រមុំឬក៏មេម៉ៅបងស្នេហ៍ឆោមឆៃថៅទៅជ្រុលពេកហើយស្នេហ៍អូនខ្លាំងហួសពេកហើយស្នេហ៍អូនខ្លាំងហួសពេកហើយស្នេហ៍អូន មកកញ្ញាស្បកក្លីលងស្នេហ៍បុកចំរៀងជូនទៅដល់ស្រីស្រីជូនជាពិសេសអ្នកជួយចិត្តស្លៀកខ្លីរៀងអូនស្អាតសិចស៊ីហើយស្រីស្លៀកលើដឹកនឹងដឹងតែប្រឈឺដៃវាដើមទ្រូងចេញក្នុងសខ្ចីស្លៀកលើដឹកនឹងដឹងតែប្រព្រួយភ័យ នេះជាចម្រៀងបងច្រៀងជូនស្រីជូនជាពិសេសអ្នកចេះចិត្តព្រាខ្លីយោ ទេថាសម័យនេះហើយគឺជាសម័យណាអូនដើរតាមផ្លូវស្អាតណាជីវ័តតែជាកូនអុកញ៉ាយឬជាកូនអ្នកប្រែថាដំណើរលវត់វន់ទុនដូចជាណរៃរៀងធំរាជាខ្សែប្រមុំឬមេម៉ាយបងចង់ទៅសុំស្នេហ៍បងចង់ទៅនៅចិត្តបងចង់ទៅនៅក្បែរនៅចិត្តមានស្នេហ៍ព្រោះបងលំស្នេហ៍លំស្នេហ៍លំស្នេហ៍ហើយណា ចំរៀងជូនទៅដល់ស្រីស្រីជូនជាពិសេសអ្នកជាចិត្តស្លៀកខ្លីរៀងអូនស្អាតសិចស៊ីហើយស្រីស្លៀកខ្លីបែបនឹងដឹងទៅប្រឈឺដៃវាដើមទ្រូងចេញក្នុងសោកខ្ចីស្លៀកខ្លីបែបនឹងដឹងទៅប្រព្រួយភ័យនេះជាចម្រៀងមកជ្រៀងជូនស្រីជូនជាពិសេសអ្នកជាចិត្តស្លៀកខ្លីហេហេហេហេហេហេ រីវ៉ាអូនមិនព្រមឆ្លើយអូនដើរពីមុខហើយបងដើរពីក្រោយអូនដើរយោដៃមើលទៅសើមលយស្ងៀមនៃវាលខ្លងកាត់សក់កលឹងកសែនអលើស្រីបង្គោលគុណភ្លឹកទៅតែភ្លៀងស្មារតីទួទៅសំរស់ស្រីឲ្យបងលុំស្នេហ៍លុំស្នេហ៍លុំស្នេហ៍ហើយណាលុំស្នេហ៍លុំស្នេហ៍ហើយណាលុំស្នេហ៍នឹងញ៉ាយបកផ្លូវលុំស្នេហ៍លុំស្នេហ៍ហើយណាលុំស្នេហ៍នឹងញ៉ាស្លៀកផ្លូវ លុងស្នេហ៍ណាកញ្ញាកក់ក្លីលុងស្នេហ៍លុងស្នេហ៍ហើយណាលុងស្នេហ៍ណាកញ្ញាស្លៀកក្លីលុងស្នេហ៍ណាកញ្ញាស្លៀកក្លីលុងស្នេហ៍លុងស្នេហ៍ហើយណាលុងស្នេហ៍ណាកញ្ញាកក់ក្លីលុងស្នេហ៍លុងស្នេហ៍ហើយណា មួយក្រឡេកអាចរឡំប្រេស៊ីឆៃណាអ៊ីតាលីនៅជប៉ុនសុំខ្មាស់មិនស្អាតខ្លាំងណាស់គឺជានារីខ្មែរបងចង់ទៅនៅជិតបងចង់ទៅនៅក្បែរនៅជិតនាស្នេហ៍អត់ប៉ុន្មានក៏មិនស្ដាយយោអូនក្រមុំឬក៏មេម៉ាយបងស្នេហ៍ឆោមឆាយថៅទៅជ្រុលពេកហើយស្នេហ៍អូនខ្លាំងហួសពេកហើយស្នេហ៍អូនខ្លាំងហួសពេកហើយស្នេហ៍អូន ខ្លីត្រឡំនៅរីស្លៀកខ្លីលំស្នេហ៍លំស្នេហ៍អូនហើយលំស្នេហ៍លំស្នេហ៍អូនហើយលំស្នេហ៍នៅកញ្ញាសក់ខ្លីលំស្នេហ៍